ជាង300គ្រួសារមក ពីស្រុកអមលៀងមកធ្វើបាតកម្មមកតុលាការខេត្តកំពង់ស្ពឺជាបរដ្ឋគម្រោងស៊ីណូហៃដ្រូធ្វើឲ្យប៉ះពាល់ដល់ជីវភាពប្រជាជនជិត400គ្រួសារនៅខេត្តឧត្តរមានជ័យចាប់ពីទសវត្សរ៍90មករាជរដ្ឋាភិបាលកម្ពុជាបានផ្ដល់ដីសម្បត្តិសេដ្ឋកិច្ចដល់ក្រុមហ៊ុនឯកជនចំនួន229ក្នុងគោលបំណងដើម្បីអភិវឌ្ឍវិស័យកសិកម្មឧស្សាហកម្មនិងធម្មពលតកតងនឹងសម្បត្តិដីសេដ្ឋកិច្ចនេះ ភ័យច្រើនប្រជាជនមិនសប្បាយចិត្តទេដោយសារតែប៉ះពាល់ដល់សិទ្ធិដីធ្លី និងជីវភាពរបស់ពួកគេ ហើយវាថែមទាំងបាននឹងកំពុងធ្វើមានចំនួនជាបន្តបន្ទាប់គោលការណ៍ណែនាំដល់ស្ម័គ្រចិត្តស្ដីពីអភិបាលកិច្ចប្រកបដោយការទទួលខុសត្រូវលើការកាន់កាប់ដីជលផលនិងព្រៃឈើក្នុង បរិបទនៃសន្តិសុខស្បៀងជាតិដែលហៅកាត់ថា VGGT ជាគោលការណ៍ដំបូងគេបង្អស់ដែលត្រូវបានបង្កើតឡើងដោយមានអ្នកចូលរួមពីតំណាងស្ថាប័នរដ្ឋសង្គមស៊ីវិល វិស័យឯកជនគ្រឹះស្ថានសិក្សានិងភ្នាក់ងារអង្គការសហប្រជាជាតិមកពី133ប្រទេសហើយក៏ការណែនាំនេះត្រូវបានអនុម័តដោយគណៈកម្មាធិការសន្តិសុខស្បៀងពិភពលោក នៅថ្ងៃទី11ខែឧសភាឆ្នាំ2012 VGGT បានដាក់បញ្ចូលនៅគោលការណ៍គន្លឹះចំនួន9ដើម្បីធានាបាននៅអភិបាលកិច្ចដីធ្លីនិងធនធានធម្មជាតិប្រកបដោយការទទួលខុសត្រូវដែលមានដូចជា1សេចក្តីថ្លៃថ្នូររបស់មនុស្ស2 ភាពមិនរើសអើង3សមធម៌និងយុត្តិធម៌4សមភាព gender 5ភាពពេញលេញនិងប្រកបដោយនិរន្តរភាព6ការពិគ្រោះយោបល់និងការចូលរួម7វិធានការច្បាប់នីតិរដ្ឋ8ដំណាភាពនិង9កណន័យភាពកក្តីវិបានប្រជាជនយើងប្រជា ប៉ុន្តែកម្ពុជាមិនទាន់ទទួលយកគោលការណ៍នេះមកអនុវត្តទេដូច្នេះចំនួនដីធ្លីកើតមានជាបន្តបន្ទាប់នៅពេលមានការផ្ដល់សម្បទានដីសេដ្ឋកិច្ចជាក់ស្ដែងគម្រោងសាងសង់ទំនប់មួយចំនួនប៉ះពាល់ដល់ប្រជាពលរដ្ឋដីស្រែចំការ និងដីលំនៅឋានដូចជាជនលិចជាដើមដែលបង្កឲ្យមានភាពចម្រូងចម្រាសជាច្រើន។ នាញគោលការណ៍នេះឲ្យដឹងថាប្រសិនបើការសិក្សាផលប៉ះពាល់គោរពតាមគោលការណ៍ VGGT ដែលមានការចូលរួមពីភាគីទាំងអស់ភាពចម្រូងចម្រាសមិនអាចកើតឡើងទេក្នុងន័យរួមចំណែកដោះស្រាយបញ្ហានេះសង្គមស៊ីវិលកំពុងស្នើរាជរដ្ឋាភិបាលឲ្យអនុម័តយល់ព្រមនិងដាក់បញ្ចូលគោលការណ៍ VGGT ទៅក្នុងច្បាប់និងគោលនយោបាយ ពាក់ព័ន្ធទៅនឹងដីជលផលនិងព្រៃឈើព្រមទាំងផ្សព្វផ្សាយគោលការណ៍ឲ្យបានទូលំទូលាយ VGGT ចាំបាច់ណាស់សម្រាប់កម្ពុជា ដោយសារគោលការណ៍នេះការពារសិទ្ធិមនុស្សពិសេសសិទ្ធិដីធ្លីជំរកនៅសន្និនីមុនគម្រោងណាមួយចាប់ផ្ដើមគ្រប់ភាគីទាំងអស់ត្រូវតែទទួលព័ត៌មានគ្រប់គ្រាន់និង ចូលរួមពិគ្រោះយោបល់រហូតមាន ការឯកភាពជាមុនសិនបញ្ហាព្រោះតែដុល្លារអង្គទាំងដីធ្លី